រិមិត្តជាទីមេត្រី មហាជនសរសើរទឹកចិត្តអង្គញាស្រីចន្ទថនឧបត្ថម្ភសាលាគុណមួយទាំងស្រុង តាំងពីឆ្នាំ2018មកម្ល៉េះនៅថ្ងៃទី3កុម្ភៈ2023នេះតាមរយៈគណនីគ្រូបង្វឹកសាលា ប្រដាល់ចលនាយុវជនកម្ពុជា157គុណខ្មែរដែលលោក បានគ្រប់គ្រងសាលាគុណមួយនេះតាំងពីចុងឆ្នាំ2018មានឈ្មោះពេជ្រសុផាន់បានទម្លាយពីរឿងរ៉ាវនៅពីក្រោយភាពជោគជ័យនៃសាលាគុណចលនា យុវជនកម្ពុជា157គុណខ្មែរនិងសិស្សនៅក្នុងសាលាគុណក្នុងនោះលោកបានបញ្ជាក់ឲ្យដឹងថាកន្លងមកលោកអុកញ៉ាស្រីចន្ទថន គឺជាអ្នកឧបត្ថម្ភតាំងពីចាប់ផ្ដើម គឺឆ្នាំ2018រហូតមកដល់2023នេះរហូតមកដល់ពេលបច្ចុប្បន្នដោយទ្រទ្រង់ទាំងស្រុងនៅការចំណាយប្រចាំសាលាគុណព្រមទាំងគ្រូបង្វឹកក្នុងឱកាសនេះក្នុងនាម ជាគ្រូបង្វឹក លោកបាន ថ្លែងអំណរគុណដល់លោកអង្គញានិងជូនពរលោកអង្គញានិងក្រុមគ្រួសារឲ្យមានសុខភាពល្អគួយដឹងផងដែរថានាថ្ងៃទី2កុម្ភៈ2023កន្លងទៅថ្មីថ្មីនេះក្នុងនាមជាអ្នកគ្រប់គ្រងប្រដាល់គុណខ្មែរអង្គញាចិត្តធរស្រីចន្ទថនបានបង្ហោះ story ផ្ទះវិឡាភ្ជាប់ជាមួយនឹងពាក្យថាផ្ទះវិឡាតម្លៃ270000ដុល្លារសម្រាប់ការលើកទឹកចិត្តដល់កីឡាករខ្មែរណាដែលយកឈ្នះកីឡាករប៊ូខាវ។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 មេមហាជនមួយចំនួន បាននិយាយថាបើសិនជាគ្រប់គ្រងគុណខ្មែរពិតមែននោះសូមឲ្យបងវ៉ែទៅជាការឧបត្ថម្ភក៏ដូចជាជួយ ដល់វិស័យគុណខ្មែរបន្ទាប់ពីមានរឿងនេះមានលោកគ្រូម្នាក់នៅក្នុងសាលាគុណចលនាយុវជនកម្ពុជា157គុណខ្មែរបានទម្លាយរឿងរ៉ាវនៅពីក្រោយខ្នងក្លឹបរបស់ខ្លួនដែលកំពុងតែបង្ហាត់សិស្សគឺជាការឧបត្ថម្ភទាំងស្រុង